អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទូរស័ព្ទសុំទោសនាយឧត្តមសេនីយ៍សៅសុខានិងស្នើសុំជួបទទួលទានកាហ្វេជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកមាតុប្រទេសវិញនាយឧត្តមសេនីយ៍សៅសុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានប្រេញញូឲ្យដឹងថា លោកស្រី Devyani Khobragate ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទសុំអភ័យទោសពីលោក ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Asian Cup 2022នាយឧត្តមសេនីយ៍សៅសុខាបានបញ្ជាក់ថាលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានទូរស័ព្ទមកលោកហើយបានថ្លែងថា ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអអន់ចិត្តចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌាដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជាក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជា នៅពេលចាប់ផ្ដើមប្រកួតព្រមទាំងសម្ដែងការសំទោសចំពោះកំហុសឆ្គងនេះនាយឧត្តមសេនីយ៍សៅសុខាបានបន្ថែមថាបន្ទាប់ពីមានការសំទោសហើយនោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាស្នើសុំជួបទទួលទានកាហ្វេជុំគ្នា ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរក្រោយ ត្រឡប់មកមាតុប្រទេសវិញសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួត ត្រូវបានរិះគន់ថាមិនបានខ្វល់អ្វីទាល់តែសោះចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជា ផងដែរជាពិសេសអ្នករៀបចំនេះពុំមានភ្លេងជាតិកម្ពុជា ដើមបីចាក់នៅម៉ោង10យប់ថ្ងៃទី8ខែមិថុនាឆ្នាំ2022នេះជាពេលដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមួយជម្រើសជាតិឥណ្ឌាដែល ជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូលឌីនៃវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់ AFC Asian Cup 2022នៅកីឡដ្ឋាន Salek នាទីក្រុងកុលកាតានាយឧត្តមសេនីយ៍សៅសុខាកាលពីថ្ងៃទី8ខែមិថុនាបានប្រមានទុករយៈពេល3ម៉ោងឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាបើមិនដូច្នេះទេ យន្តហោះនឹងដឹកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិដោយមិនធ្វើការប្រកួតនោះទេ ប៉ុន្តែភ្លាមភ្លាមក្រោយពីប្រតិកម្មទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់ឥណ្ឌាបានចេញលិខិត សុំទោសកម្ពុជាផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ